បងទៅណាទេតោះតាបងយកបេះដូងខ្លួនឯងបានសិនមិនបងទៅចាប់ដៃគេចឹងឡើងភ្លាំងគាត់ដៃសោះចិត្តកក្រក់ម៉េះហេធ្វើអីហ្នឹងបងមកវិញញ៉ាអូនចុះឯងចង់ចាប់ឯងចង់មិនមកឯងឌឺទេចុយឡយចុយឯងមកពីណាហ៎ឯងស្គាល់អញអាលី59អត់59ក៏អញហ៊ានវាយដែរអញខ្លាចអីហ៎អូយចាប់ញ៉ែបងបានអាខុំ Facebook ឈ្មោះលីស្មោះកាកស្ទាវហ៎ហើយថាណា ណាហើយឯងចុយតែចង់មិនហ៎ចុយមើលនេះនិយាយភ្លឺអញរវៃឯងហ្នឹងអីពួកឯងអានគ្នាពីរនាក់ឯងគិតអញខ្លាចមែនពួកឯងខ្លាំងពីរនាក់ណាឯងហមមកពួកឯងអត់ចេះលេងគ្នាអូនឯងទៅយកវៃពីមុនឯងហមមកអូយតិចមកខេងទៅសញីចាំម៉ែទៅណាទៀតអីអខ្ញុំទៅគីនគីនវត្តមួយផ្លែតហ្នឹងម៉ែ បោកខោអាវនៅនៅនោះម៉ែចានលាងនៅនៅហើយបើចានបើបើបោកខោអាវមិនទាន់ហើយហើយបញ្ញាប់ដើរលេងឯណាអូយម៉ែទៅមកផ្លែតទេម៉ែណែណែណែអត់មានទៅដើរលេងគៀនព្រៃគេណែគៀនអីទៅដូចគេញ៉ាយ គ្នាញ៉ាយអីអត់ទេណាតបកអើភ្លាមចង់អីម៉ែផត់ដល់លេងទីងផាអូយធុញមើលធ្វើមើលធ្វើ ដើរលេងមកទីកុំអោយទៅដែរសូតែឆ្ងាយទៅចិត្តនងសេះវិញកូនស្រីមែនណាក៏ធ្វើការលោលោអញ្ចឹងការងារម៉ែគាត់ខ្ញុំធ្វើប៉ុណ្ណឹងទ្រលាប់អូយសំដីនិយាយពីថា ជ្រូកដល់ដីមិនតនេះតមកទៅប៉េះអូអូធុញខាងពីស្រុកម៉ែហើយម៉ែហើយដល់លេខបាននៅម៉ែ ហើយដល់បាយលាងចានហើយនៅចង់ដើរលេងហងហុយនៅហ្នឹងហ៎ម៉ែម៉ែទៅហូបបាយផ្សាបលងតោះអើយខំធ្វើស្រែធ្វើស្រូវចង់ងាប់ចង់ស៊ីបាយផ្សាឲ្យឯងទៅទិញបាយផ្សាកើតមកយកមាសមកម៉ានកន្លោចង់ទៅមកឯងទៅអូយម៉ែហ្នឹងស្អីគេម៉ែស្រូវអីគេអើស្រូវកក់បដោះសក់អាហ្នឹងកក់សក់ក្បាលកូនឯងនោះកុំឲ្យវាកញ្ញាញ់ដល់ទាំងខួរឲ្យវាសក់ហ្នឹងវាត្រង់កុំឲ្យវាជ្រុះអូយចង់សោះ តើវិញម៉ែកុំមកធ្វើចរិតអើយបើម៉ាក់ម៉ាក់នឹងអញហើយកូនកមុំមួយកូនកមុំមានអាណាគេទៅដឹងនោះអឺអញហើយអញអីយ៉ាដូចមន់ថ្មីនេះអីយ៉ាមើលប្រក្រោយឡើងអោមហ្មងនេះញ៉ៃតិចសិន អេអូនអូនស្អាតអូនឯងឈើធ្វើអីហ្នឹងអូនស្អាតមែនអីបងអុយអត់ទេបងច្រឡំមនុស្សហីបងអូនខំប្រចាំបងឯងយូរណាអុយអត់ទេបងច្រឡំមនុស្សហីមុខឡាកឆោញហ្នឹងបងមិនស្រឡាញ់ទេបងបងឯងថ្ងៃហ្នឹងមិនហួចខ្លួនទេបងឯងខ្លាចជីប្តីបងច្រឡំមនុស្សអូនបងច្រឡំមនុស្សហីអត់ទេមុខឡាកឆោញហ្នឹងបងស្រឡាញ់ទេអើយបងអូនខំទៅតែងខ្លួនតាំងពីម៉ោង4ភ្លឺមិនក៏បងមិនឃើញពី បែកដូចស្មោះសរបើអូនខ្លាអញ្ចឹងមកកំណត់ណាក៏តែមិនស្លាញ់មិនឯងខលណាទៀតស្រីសក់ខ្មែរមានតែអូនតែស្អាតជាងគេបងអើយខំតែខ្លួនតែពីម៉ោង4ភ្លើចង់ក្រោយអត់ដែរហើយអាឡូបងមកឯងមកនៅយូរម៉ែអូនឈើចាំតែឯងស្ងាត់ទេនេះចាត់ពីណាគេញ៉ាយអូនបាត់ហើយបងឯងកាលណាមកតិចគេញ៉ាយអូនបាត់ទៅ ឲ្យលឿនមកអូនឈរចាំតឯងខ្លាចទេណាហើយវាញ់កាលណាមកឡើងស្ងាត់នេះអូនខ្លាចជាងំបានអញ្ចឹងណប់មកលឿនលឿនមកអូននៅចាំនៅនឹងបានអញ្ចឹងយ៉ាស៊ីស្អាតទេទៅនឹងញ៉ែដែរតាវ៉ៃអូននរណៃឈើធ្វើអីហ្នឹងឈើចាំសង្សារខ្ញុំបងជឿថាណៃមានសង្សារទេខ្ញុំមានសង្សារមិនជឿក៏មិនជឿក៏មកហីទៅហើយមកមានការស្អីបងជឿថាណៃមានសង្សារទេហើយបងមានអារម្មណ៍ថាបងនេះបាត់បេះដូងនៅហ្នឹងណៃមានខេបបេះដូងបងអត់ តទេនៅផ្សារជិះចាញ់សង្សារខ្ញុំមកឃើញលើអីបើបេះដូងមានដាក់លក់នៅផ្សារប្រហែលប្រសាវ៉ាវាគ្មាននៅលើលោកទេមានតែប្រស្មោះដូចបងណាមិនសាវ៉ាក៏មិនសាវ៉ាទៅហើយទៅនៅធ្វើអីមិនទៅបងទៅណាទេតោះតែបងយកបេះដូងខ្លួនឯងបានសិនមិនបងទៅចាប់ដៃគេចឹងខ្លួនឯងភ្លាំងហើយគាត់ដៃសោះចិត្តកក្រក់ម៉េចហេអញធ្វើអីនៅបងមកវិញញ៉ាអូនអីអាសោះសាវ៉ាសោះចែកគ្នាចាប់មិនបានមែនរបស់សាធារណៈអីវើយអញចង់ចាប់អញចង់មិនហេចង់ចាប់មែនណា à hãy cho bạn trong chào bạn trong mày một ấy đứng nha chơi lỗi chơi hay mà pina hả anh có anh hạ lý ham bố nó ham bố của anh hiên vai anh khai ấy hả Ôi anh đánh vải ơi chộp hành chộp hành tôi ជាចឹងសងៃហែកដើរមកតាមផ្លូវអត់មានខ្លាចជួបជាមួយអាប៉ែកមួយជួបញ៉ាជួបញ៉ាឈ្មោះអាប៉ែកឃ្លីហ្នឹងឯងអូយើងដើរមកវាបានជួបផងទូជួបកុំខ្លាចដែរអូយអាប៉ែកហ្នឹងអាណាគេមិនដឹងទេទៅដល់ភូមិណាផ្អើគេភូមិហ្នឹងអាអាពេកជិះប្រាប់ជាមួយអាប៉ែកហ្នឹងណាអាពេកដើរទៅណាយីមិនឃើញស្រីស្អាតទុកខ្ទួយក៏វាញ៉ែដែរអូយឡងសាហាវហ្មងអាប៉ែកហ្នឹងណានិយាយទៅឯងគួរមានថ្ងៃណាមួយជប់វាវិញ្ញាឲ្យឯងហ្នឹងអូយយីមិនបុតឲ្យគេវាយងាប់អីទេអាជប់ញ៉ែហ្នឹងគួយស្អប់ហ្មងណា គង់ថ្ងៃអាមួយមានចពុបលើឯងអូនិយាយចឹងស៊ីងាយដល់ពេលចិត្តជុំហើយឯងចង់ទៅវត្តអត់អូយចិត្តមួយដូចថា ចង់ទៅចិត្តមួយដូចអត់ចង់ទៅមិនអើយក្លាឯងហ្នឹងខ្ជិលទៀតហើយអើយហាញតឹងហើយច្រកយើងចង់ស្រាប់អើយបោះគ្នាចង់ទៅបាន7វត្ត សងជួបគូប្រេងផងអ្នកមានស្អាតសាច់ដុំ ជាពិសេសហ่ะមកឲ្យដូចអូប៉ាគ្នាស្រឡាញ់គាត់តែផុសស្អាតហើយមានទេចា អញអើយទៅយកប្រុសអីអាប្រុសស្អាតស្អាតនឹងពិបាកត្រើណាសាច់កម្មណាបើយកប្រផុសខុចវិញណាអូយទៅចុះថោអញមកសອບហ្មងចុះអីប្រុសស្អាតដល់សម័យហ្នឹងអីអឺយើងចាំតែមើលឯងហើយក្នុងបន្ទប់ហែងយើងចូលតែមើលថ្ងៃមុនឃើញសិតទៅហូបផងស្អាតវីចុងគប់ចេះហូបអីតើហើយគ្មានណាគេយកហូបខិចខិចមកបិទក្នុងបន្ទប់ទេ គេបិទហូបស្អាតស្អាតអញ្ចឹងណាពេលចូលវាស្រស់ស្រាយអាពេលចេញក៏វាស្រស់ស្រាយដែរហើយតើយើងកែបជានឹងឯងទេ អូចេះចុះស៊ីងីហែងមកយូរហើយតិចម៉ែងហៅទៅអើយតើហៅដល់ហៅទៅយូរយូរដល់លេងម្ដងសោះអាសតកោនឹងមុខស្អាតទៅមុខដូចឡើងដូចគួយអឺអឺឯងប្រញាប់ទៅវិញទៅប៉ុន្តែតាមផ្លូវប្រយ័ត្នជប់ជាមួយគេជប់ញ៉ាយជប់ញ៉ាយហ្នឹងអានឹងខូចទេណាយើងប្រាប់ឯងដាដាមិនសួរលោកស្ទាបអីទៀតហ៎អើយបងឲ្យតែជប់តាជប់ដាក់ឲ្យបែកមុខហ្មងអឺអឺបានហើយកុំនឹងនិយាយច្រើនប្រយ័ត្នមិនហែងហោទៅទៅហើយអូយើងទៅណាបាយបាយ ខ្ញុំក៏ក្រមុំខ្ញុំក៏ក្រមុំខ្ញុំក៏ក្រមុំអញលី59លើថាពួកអាគីងគូចង់ស៊ីសេចកងានខ្លាំងចង់ប៉ះធីមអញឲ្យចូលមកណែមកឆ្លើយកន្លែងហ្នឹងកន្លែងផ្លូវគេជិះហ៎អូនឯងថាបងហ្នឹងអូនឯងមានស្គាល់បងណាគេអូយខ្ញុំមានស្គាល់អ្នកឯងអីតិចទេហេមុខឌឺឯងសំដីលយទៀតនេះណែក៏មកប៉ះខ្ញុំខ្ញុំខ្ពើមលោកឯងហេមុខខ្ជូតម៉ែណាគេអូយបើចង់ដឹងឯង ហើយសក់ឡើងស្អាតស្អាតពេកកណាលបាច់ចាំមកប្រាប់ក៏ដឹងដែរហើយមានសង្សារនៅជួគ្មានណាចេះឆ្ងាយអើយប្រញាប់ទៅណានិយាយមួយបងតិចសិនទៅចង់និយាយជាមួយមនុស្សឈួតទេហើយចាញ់ហើយខ្ញុំប្រញាប់ទៅទេអេហើយអណៃប្រញាប់ទៅណានៅនិយាយលេងមួយបងនឹងសិនអីអើមិនចង់និយាយលេងជាមួយមនុស្សចង់ទេតើឥឡូវបងបងទៅដែរអញ្ចឹងអត់ទេចេះឆ្ងាយទៅបងទៅដែរអត់ទេហេណែរកចិត្តមកនេះឥឡូវធ្វើហ្នឹងអញ្ចឹងបងជីកង់ទៅមុនអឺយអឺយ à, ừ, anh ơi con với thầy với con với thằng á đánh ta mày ban không nè chụp mưa con dương á ba chỉ con xì xả vài em dạng đấy tao con dương đi nè con con thôi đừng đừng mau bị nào chơi chơi chơi nó tặc là này chưa mẹ còn cái chim ôi លើករុកចិត្តឆ្ងាយគេសំដីលយម៉ែសំដីលយចឹងទៅមែនណាហ្នឹងសិនអីហុយមនុស្សរុកចិត្តម៉េចហើយម្នាក់នេះឆ្នះគ្រាន់បានទេចាំមើលញ៉ែតបានហួយបងនឹងកើមកទេឃើញរដងឃើញដាញ៉ែតាមស្រីតាមនឹងតាមេតលើឃើញចឹងអូដល់ដោយបងបងអីបងអូយសង្ខារិកគេចឹងអើយមកពីណាមកពីណាមកពីស្វាមកភ្នំអីទេបងខ្ញុំស្លាយបងឯងបង សើមិនមានតែមួយថ្ងៃណាញ៉ាំបងឯងមិនបានថ្ងៃហ្នឹងចាំញ៉ាំថ្ងៃក្រោយក៏បានអញជ្រើញជ្រឹកអាស្អីអាលី59ស្អីហ្នឹងដល់កនេះមែនទេគេថាអាហ្នឹងខ្ទើយគេត្រូវអីគេត្រូវឯងមិនដឹងហ៎ចុយនេះឯងមើលផ្ទះស្អីស្អាតផ្ទះហ្នឹងមានស្អីស្អាតពី3 4នាក់សំខាន់ឯងម្ចាស់ផ្ទះស្អាតអើយចុយញ៉ែ ញ៉ាស្អីអើយគេមិនយកមនុស្សដូចយើងទេម៉ែគេត្រូវការអ្នកមានមុខការងារធ្វើធំដុំគេមកឲ្យចំអាការងារប៉ុនយើងដែរមិនតែគេមិនលើកូនឲ្យទេធ្វើតាសំណងសោះចង់បានកូនកំមគេសំណងក៏ការងារធំដែរអញ្ចឹងឲ្យប្រឹងរៀនប្រឹងរៀនមកវាយនាំអញខូចដែរហើយអាកុំទៅនិយាយរឿងចាស់ទៀតតាទុយអីអាលី59ស្អីនោះជួយអានឹងមែនតានេះអីឌឺអីឌឺចាំធៀមថត TikTok អញវាយនឹងមួយសិនអើតាអូលីមេថេម59មានអូនអូនណា single ឆាត់ញ៉ែបង បាន account Facebook ឈ្មោះលីស្មោះកាក់ស្ទៀវហើយថាណាណាថាឯងជួយហើយចង់មិនហ៎ជួយមើលនេះនិយាយភ្លឺអញរវៃឯងហ្នឹងអីពួកឯងអានគ្នាពីរនាក់ឯងគិតអញខ្លាចមែនពួកឯងខ្លាំងពីរនាក់ណាឯងហមហ៎ពួកអញអត់ចេះលេងគ្នាអូនឯងទៅចូលវាយពីមុនហ៎ឯងហមហ៎ចូលជួយមកជួយជួយឯងខ្លាចចូលវាយក្នុងទឹកមក ចូលចូលឲ្យចូលឲ្យខ្លាំងពួកអន់ពួកឲ្យក្រៅរត់មកពួកអន់ពួកកំចោ